ការស្រាវជ្រាវរបស់អាមេរិករកឃើញថាការប្រើប្រាស់បារីអេលិចត្រូនិកអាចប្រឈមនឹងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ស្លាក Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ របស់សហរដ្ឋអាមេរិក CDC បានឲ្យដឹងថាបារីអេលិចត្រូនិកទប់សារធាតុបង្កគ្រោះថ្នាក់ជាច្រើនដែលអាច បង្កឲ្យមានជំងឺ ផ្លូវដង្ហើមរីងរៃបាន ហើយមិនតែប៉ុណ្ណោះបារីអេលិចត្រូនិកបានផ្ទុកនីកូទីនដែលជាសារធាតុញៀនហើយធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេងម្យ៉ាងទៀតវាមិនមែនជាឧប បករណ៍សម្រាប់ដាច់បារីនោះទេផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឲ្យមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើបារីសោះឲ្យឈានទៅរកការប្រើប្រាស់បារីព្រមទាំងអាចនាំឲ្យអ្នកប្រើប្រាស់បារីអេឡិចត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀតផងដែរបេក្ខជនដែលចូលរួមប្រកួតវោហាស័ព្ទប្រធានបទការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនិងផលិតផល STP ដើម្បីលើកកម្ពស់ការសិក្សា នាថ្ងៃទី1ខែមីនា ឆ្នាំ2023 នៅសាលាមធ្យមសិក្សាក៏រុកសលមតីមជ្ឈឹមបានលើកឡើងថា ផលវិបាកដែលជនរងគ្រោះបាន ទទួលដោយសារការលងខ្លួន ប្រើប្រាស់បារីអេលិចត្រូនិកនិងផលិតផល STP ទន្ទឹមគ្នានេះបេក្ខជនក៏បាន លើកឡើងពីបញ្ហាប្រឈមដែលមិនធ្វើឲ្យ កម្ពុជាមិនទាន់អាចលុបបំបាត់បារីអេលិចត្រូនិកបានទាំងស្រុងដូចជា ការគ្រប់គ្រងការលក់និងផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមនៅ មានកម្រិតនិងការបន្តឲ្យមានការ ការហូរចូលនៅផលិតផលខុសច្បាប់ទាំងនេះក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយជាមួយ គ្នានេះការពង្រឹងអំណាច លិខិតកតយុត្តដែល មានស្រាប់ដូចជាការដាក់ឲ្យមានទោសទណ្ឌជាដើមចាត់វិធានការលុបបំបាត់ការលើការផ្សព្វផ្សាយលក់បារីអេເລັກត្រូនិកលើបណ្ដាញ ទំនាក់ទំនងសង្គមបន្តអនុវត្តការចូលបង្ក្រាបការប្រើប្រាស់និងចាយចាយនិងបិទ